ព្រះអង្គសម្ដែងចឹងថាឈឺរ៉ាំរៃឈឺរ៉ាំរៃធ្វើអីក៏មិនកើតនឹងក៏មិនអាចងាយទទួលនៅកិច្ចការសិក្សានិងបដិបត្តិរំដោះខ្លួនឲ្យចេញចាកទុកបានអញ្ចឹងហើយបានជាព្រះអង្គសម្ដែងថាអារោគ្យបរមាលាភាការមិនមានរោគគឺជាលៀបដល់ក្រៃក្រៃលែងហ្នឹងហើយ ចាំបើសួរថាមួយមានទ្រពមួយទៀតមាន សុខភាពញាតិញោមយកមួយណាយកសុខភាពឯងបើអាត្មាចង់បានតែទាំងពីរដែរហ្នឹងអឺតែបើសួរថារវាងទ្រពសម្បត្តិនិងសុខភាពណា ប្រសើរជាង អានឹងសុខភាពប្រសើរជាងប៉ុន្តែឲ្យយោមួយណា ថាចង់អាទាំងពីរហ្នឹងមែនទេហ្នឹងហើយគឺចង់អាទាំងពីរហ្នឹងប៉ុន្តែពូជឈើវាមិនមែនមកពីរឿងខាងក្រៅទេសមុទ្ឋានរបស់វាថ្វីត្បិតថាមាន ដល់ទៅ4ណានៅក្នុងគិរីមនន្តសោតសរុបចុងក្រោយព្រះអង្គសម្ដែងអំពីអាពាធហ្នឹងមានហេតុ4 មានកម្មសមុដ្ឋានាអាពាធាអាពាតកើតអំពីកម្មណាហើយអាហារសមុដ្ឋានាអាពាធាអាពាតកើតអំពីអាហារដោយអាហារយើងសពថ្ងៃហ្នឹងគីមីច្រើនណាឈឺកាពះច្រើនហ្នឹងហើយមិនព្រះអង្គចេតថាទេណាត្រូវទេហ្នឹងហើយ ហើយមានឧតសមុដ្ឋានាអពាធាអាពាធកើតពីអាកាសធាតុប្រែប្រួលផ្ដាសាយអញ្ចឹងថ្មកំពុងផ្ដាសាយនៅនោះតិចមកដល់នេះវិញក្តៅទៅវាប្រែមិនតាន់ខាងក្រៅរោគឆ្លងផ្សេងផ្សេងហ្នឹងក៏ចាត់ជាឧត្តសមុដ្ឋានាអពាធាកើតអំពីរដូវហើយនឹងចិត្តសមុដ្ឋានាអពាធា ធាអាពាតកើតអំពីចិត្តណាពាតកើតអំពីចិត្តមនុស្សជាច្រើនញាតិញោមតាមពេទ្យចិត្តសាស្ត្រគេនិយាយមកក្នុង70អ្នកហ្នឹងវាវាឈឺផ្លូវចិត្តក្នុង100អ្នកហ្នឹងឈឺផ្លូវចិត្តហ្នឹង70អ្នកណា អ្នកខ្លះនឹងឈឺនេះឈឺនោះដេកមិនលក់អីចឹងទៅហើយ បន្ថែមពីការគិតព្រួយ ខ្វល់ខ្វាយពីខ្លួនឯងឈឺហ្នឹងវា ទៅបន្ថែមឲ្យឈឺកាន់តែច្រើនដោយសារតែផ្លូវចិត្តហ្នឹងវាអត់បានអប់រំបានល្អមានលោកមួយអង្គនិយាយពីឈឺក្បាលឈឺទៅពេទ្យណាក៏មើលអត់ជា មានអ្នកគ្រូពេទ្យម្នាក់ គាត់សួរប្រវត្តិព្យាបាលសពគ្រប់ចឹងទៅគាត់បានឆ្នាំទូចទូចពីបារាំងមកគាត់អួតគាត់ថាអូឆ្នាំនេះមិនងាយទេណាឆ្នាំនឹងដល់តែខ្ញុំកណានៅនោះបានបើកបានហើយលេបទៅបើមិនជាខ្ញុំកណាសុំចាញ់មកដល់លោកមាន ទំនុកចិត្តពាក់ព័ន្ធផ្លូវចិត្តទៀតដែរណាដល់តលោកមានទំនុក ចិត្តថាឆ្នាំនឹងពិតជាឆ្នាំពូកែលោក លេបឯងលោកសឹងទៅ លក់ទៅ បានមកទឹកគាត់មកសួរមិនអីទេគុណធូហ្មងណាដល់ពេលយូរទៅវាជាទៅដល់សឹងលក់ស្រួលឈប់ខ្វាយខ្វល់អីទៅបានគាត់ប្រាប់តែឆ្នាំនឹងឆ្នាំធម្មតាគេលេបអង្គុយដេកណាគឺបញ្ហាផ្លូវចិត្តនឹងឯងណាបញ្ហាផ្លូវចិត្តនឹងឯង អញ្ចឹងហើយបានជាអ្នកមាន ជំងឺឈឺនេះឈឺនោះដោយច្រើនហ្នឹង នៅពេលដែលតម្រង់ផ្លូវចិត្តបានដោយវិបស្សនាហ្នឹងអាចជួយ ទៅដល់សុខភាពផ្លូវកាយបាន ជួយ សម្រួលឈាមឲ្យដើរស្រួលបានហ្នឹងដោយសារអីវាមកពីចិត្តទាំងអស់ណាសំបីតែអាពាតកើតអំពីកម្មក៏វាមកពីកម្មជាចេតនាកើតក្នុងចិត្តពីមុនដូចគ្នាគេនេះគឺប្រភពវាចេញតែពីមួយទេគឺ ណាគឺចិត្តនឹងត្មងហ្នឹងហើយស្អីផ្សេងផ្សេងទៀតធ្វើឲ្យអាកាសធាតុប្រែប្រួលអាកាសធាតុទៅជាក្តៅអាកាសធាតុមានជាតិពុលស្អីមានគឺមកពីចិត្តមនុស្សទាំងអស់អាហ្នឹងអាហ្នឹងប្រមូលរួមធំមកបានព្រះអង្គសម្ដែងសរុបថាតណ្ហាគឺជាហេតុនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងតណ្ហាវាកើតជាមួយអី កើតជាមួយចិត្តហ្នឹងណាយើងឃើញ តែរូបភាពខាងក្រៅថាមេឃក្តៅអាកាសធាតុប្រែប្រួលប៉ិនវាអត់វាមកពីចិត្តរបស់មនុស្សប្រែប្រួលមុនចិត្តរបស់មនុស្សប្រែប្រួលមុនទៅធម្មជាតិប្រែប្រួលតាមក្រោយ ហើយវាតបស្នងឲ្យមនុស្សវិញឃើញទេមនុស្សត្រូវការមិនចេះចប់បំផ្លាញធម្មជាតិទីបំផុតធម្មជាតិក៏បំផ្លាញមនុស្សពីព្រោះតែមនុស្ស ចង់មាន ចង់បានលោភលន់ហួសប្រមាណឃើញទេហើយធម្មជាតិនៅពេលណាដែលវារស់តាមបែបធម្មជាតិធម្មជាតិមិនចេះបាត់បង់ទេញាតិញោមនៅពេលដែលមនុស្សរស់តាមបែបធម្មជាតិធម្មជាតិមិនចេះបាត់បង់ទេហ្នឹងហើយសម័យព្រះអីពធនីស្រូបម្ដងតែមួយ ម្ដងទេវតាត់ម្ដងចេញចាម្ដងនន្តមានុបសម័យនេះពធូនេះស្រូបម្ដងអស់រាប់ពាន់នាក់ជាង5000ហ្នឹងហើយញាតិញោមមើលមើលពីព្រោះអីពីព្រោះធម្មជាតិខាងក្រៅសម័យពីដើមអត់ដែលខ្ទេចខ្ទីទេ តែសម័យនេះធម្មជាតិខ្ទេចខ្ទីច្រើនហ្នឹងហើយអាត្មាដឹងតាមអ្នកវិទ្យាសាស្ត្រខ្លះទៅ ដីថ្ងៃក្រោយត្រូវបាក់ច្រើនទៀត ត្រូវតបាក់ច្រើនទៀតពីព្រោះអីទឹម្ដងទឹកផឹកវាមិនសូវអីទេនោះអាបូមប្រេងបូមរ៉ែយកពីក្នុងដីអញ្ចឹងធម្មជាតិនឹងវាវាជួយគ្នាទៅវិញទៅមកទៅមកដីទ្រទឹកទឹកទ្រដីមែនទេហ្នឹងហើយ នៅក្នុងដីជួនកាលវាប្រហោងជួនកាលវាមានចលងទឹកវាមានចលងរ៉ែអីអីហ្នឹងនៅពេលវាវានៅពេញដីខាងលើវាអត់បាក់ចុះទេចុះដល់បូមប្រហោងខាងក្នុងអស់យូរយូរវាមិនបាក់ម្ដងមែនទេអញ្ចឹងអ្នកណាដាក់តនកម្មនោះអ្នកណាអ្នកដាក់តនកម្មនោះចិត្តមនុស្សឃើញទេចិត្តមនុស្ស អញ្ចឹងតាំងពីដើមមកកាលណាមនុស្សរស់តាមបែបធម្មជាតិធម្មជាតិមិនបំផ្លាញមនុស្សទេយល់ទេហ្នឹងហើយញាតិញោមធ្លាប់សិក្សាប្រវត្តិកបកថាស្អីស្អីពីមុនស្រូវសលេដោះឯងមាននេះមាននោះសម្រាប់ពិសាឯងអីចឹងជីវជាតិល្អយូរយូរខ្សោះរសជាតិអស់យើងមើលឥឡូវដូចស្រូវអីអង្គអីកាន់តែអស់រសជាតិដោយសារអីប្រើជីប្រើអីច្រើនពេកឃើញណា បាយលែងសូវឆ្ងាញ់លែងសូវផ្អែមបាត់ហើយវាទៅជាណាខ្សោះខ្សោះដោយសារអីបខំវាពេកមែនទេបខំវាពេកមួយឆ្នាំគឺធ្វើម្ដងឯងលើមួយឆ្នាំ3ដងណាស្អីក៏បខំស្អីក៏បខំទៅតាមពិតសរុបមកទោះបីជាអាហ្នឹងវាជាជាជាជាហេតុនាំឲ្យមេរោគមែនប៉ុន្តែប្រភពដើមរបស់វាចេញពីចិត្តមនុស្សទាំងអស់មែនទេ នឹងចេញពីចិត្តមនុស្សទាំងអស់អញ្ចឹងតាំងពីដើមមកទោះបីសត្វដេរិឆានកាចយ៉ាងណាក៏ដោយទោះបីវាស៊ីអាហារមានជីវិតសត្វដតីជាអាហារក៏ដោយប៉ុន្តែធម្មជាតិមិនដែលបាត់បង់ទេតែលោកមនុស្សនេះលោកមនុស្សនេះខ្ទេចទេវតាព្រាយបិសាច ប្រែតនរកមិនដែលផ្លាស់ប្ដូរពិភពលោកនេះ ក្រៅពីចិត្តមនុស្សទេចិត្តមនុស្សនេះ អាចល្អជាងទេវតាមានមនុស្សខ្លះល្អរហូតទេវតាមកគោរពដោយព្រះសម្មាសម្ពុទ្ធចឹងទេវតា ធ្វើល្អអត់បានទេកាលណា ក្នុងចិត្តមនុស្សនឹងល្អមនុស្សនឹងល្អជាងទេវតាតែបើចិត្តមនុស្សនឹងអាក្រក់អាក្រក់ជាងនរកទៅទៀតមែនទេ ញាតិញោមអាឆ្លើយមួយអត់ឆ្លើយសម័យពលពួតពីណាសម្លាប់មនុស្សមានព្រាយណាមកសម្លាប់ទេមាននរកណាមកសម្លាប់ទេអត់ទេមនុស្សសម្លាប់មនុស្សគេថាកំភ្លើងសម្លាប់មនុស្សមែនទេមនុស្សសម្លាប់មនុស្ស ហ្នឹងអាវុធសាហាវអត់ទេអាវុធអត់សាហាវទេមនុស្សសាហាវនិយាយឲ្យត្រូវហ្នឹងយីអាវុធនេះសាហាវថាអាវុធអត់សាហាវទេមនុស្សតើសាហាវរបស់ដដែលនឹងបើមនុស្សគិតត្រូវយកទៅប្រើបានប្រយោជន៍ឃើញទេឧទាហរណ៍ដូចបរមាណូអញ្ចឹង បរមាណូកាលោកអាន់ស្តែនគាត់អ្នករកឃើញគាត់មិនមែនឲ្យគេយកទៅធ្វើអាវុធបល័យលោកទេពីព្រោះគាត់រកឃើញនឹងដើម្បីរកជាធម្មពលបង្កើតអកិសនីឲ្យមនុស្សប្រើប្រាស់ឲ្យបានច្រើនវាងាយស្រួលទេនោះដល់ពួកខូចខូចគាត់យកទៅបង្កើតអាវុធសម្រាប់សម្រាប់មនុស្ស គាត់ស្ដាយក្រោយ នៅ ពេលដែលគេយករូបមន្តគាត់ទៅ ផលិតអាវុធណាដឹងគាត់ថាម៉េចទេគាត់ថាប្រសិនបើគាត់ដឹងមុនថា វិជារបស់គាត់នឹងត្រូវបាន គេយក ទៅធ្វើអាវុធសម្រាប់សម្លាប់គ្នាអញ្ចឹងណាគាត់សុកចិត្តកប់ អាចំណេះនឹងចោលហើយមិនចង់បានឈ្មោះជាអ្នកប្រាជ្ញវិទ្យាសាស្ត្រ ដោយជាហេតុឲ្យគេស្លាប់ច្រើនអញ្ចឹងគាត់សុខចិត្តធ្វើការជាងធ្វើនាឡិកាលក់គ្រាន់បើជាងអញ្ចឹងគាត់មិនមែនអ្នកបង្កើតអាវុធបរមាណូទេគាត់គ្រាន់តែជាអ្នករកឃើញរូបមន្តបរមាណូដើម្បីបង្កើតធម្មពលអតិសនីតែប៉ុណ្ណោះណាប៉ុន្តែរបស់ដដែលដល់តែមនុស្សយកទៅប្រើនៅក្នុងន័យខុសយកទៅសម្លាប់គ្នានឹងចឹង ដូច្នេះញាតិញោមពុទ្ធបរិស័ទទាំងឡាយដូច្នេះហើយនៅក្នុងពិភពលោកនេះសម្ភារៈទាំងឡាយមិនអាចនាំសេចក្តីសុខពិតដល់មនុស្សឡើយប្រទេសអ្នកមានហ្នឹងអាត្មាទៅអស់ហើយប៉ុន្តែมันខ្វះទេមនុស្សសម្លាប់ខ្លួនមនុស្សនៅ ក្នុងប្រទេសកាន់តែមានច្រើន បញ្ហាខួរក្បាលកាន់តែច្រើនដែររោគខកចិត្តក៏កាន់តែច្រើនដែរនៅអាគារខ្ពស់ខ្ពស់លោតសម្រាប់ខ្លួនបន្តិចទេពីព្រោះអីពីព្រោះសេចក្តីសុខរបស់មនុស្សដែលស្រមៃគឺនៅជាប់នឹងសម្ភារៈហើយសម្ភារៈ បរិយដែលបានមកនោះសុទ្ធតែមិនមែនជារបស់ពិតដែលខ្លួនត្រូវការ ពីព្រោះអំណាចតណ្ហានេះវាឧបមាដូចជាភ្លើងអញ្ចឹងវាប្រាថ្នាអស់កាលណាដាក់អស់ទៅវាត្រូវតែឆេះឆេះហើយវាត្រូវការអស់ថ្មីមែនទេនឹងជាធម្មតាទេ សម្រាប់អ្នកអត់ចេះតែសម័យថាបើមាននេះមិនដឹងតែសុខប៉ុណ្ណាទេ មែនទេបើមាននេះមិនដឹងថាសុខប៉ុន្មានទេដល់តែមាននេះហើយដូចមិនមែនទេដូចមិនមែនទេដោយអាត្មាពីក្មេងអាត្មាមិនដែលប្រាថ្នាអីធំទេអាត្មាថាបើមានតកង់ថ្មីមួយអស់ចាហ្មងអឺហើយក្រោយមកឃើញអាម៉ូម៉ាឡែតគេជិះហ្នឹង ត្រែនត្រែនត្រែនរៀបគ្នាជាជួចាំហិតក្លិនវាឈ្ងុយឥឡូវម៉ូតូឥឡូវអត់ឈ្ងុយទេហើយដល់ទៅស្ទាបអាកែបម៉ូតូគេចេញមកទុនទុនណាមិនដែលប្រាថ្នាថារោងម៉ូតូខ្លួនឯងទេប្រសិនបើបានជិះពីក្រោយគេមិនដឹងថាសុខប៉ុណ្ណាទេគិតតែប៉ុណ្ណឹងម្ដងនោះកុនយប់មានពូម្នាក់ ហៅជិះទៅផ្ទះថាវាអអើយអអីស្រុកស្រែវាអត់មានភ្លើងអគិសនីអីញាតិញោមធ្លាប់តែជិះកង់ងឹតងឹតដល់ដល់ពេលជិះពីក្រោយពេលអាភ្លើងវាបាញ់ឆ្វាចទៅអញ្ចឹងទៅទៅដូចហោះលើមេឃអញ្ចឹងចិត្តទៅសួរគេជិះរាល់ថ្ងៃមើលគេសុកជាមួយអានឹងទេ អាយើងដបងនឹងឯងដែលទទួលថាជាសុខប៉ុន្តែហួសពីនឹងមកលែងចង់ចង់ជិះឡានម្ដងឃើញទេចង់រហូតហើយឡានមានតែឡានដឹកស្រូវធំធំគេទៅដឹកទៅតោងក៏ទុយវានេងណោងនេងណោងណាផ្លូវមានពេលមួយឡានគេជាប់ផុងវាចេះតែទួងកង់បើកទៅមុខរួចគេឲ្យក្មេងមកភូមិឡើងជិះឲ្យវាធ្ងន់បានឡើងជិះដល់ឡានទៅធ្វើវាអអើយអ ឡានគេសោះហ្នឹងញាតិញោមគិតមើលឡានគេសោះហ្នឹងណាហើយក្រោយមកមានអាត្រាក់តួព្យួរទៀតហ្នឹងអានេះកង់ធំធំបានជិះវាមិនដឹងមិនទេឃើញទេចិត្តនេះ កាលណា មិនបាន អប់រំវាប្រាថ្នាតែរបស់វាមិនដែលធ្លាប់ហ្នឹងឯងហើយញាតិញោមឈប់ចង់នៅ មុខប៉ុណ្ណឹងអស់ហើយសុបតែជួបឈប់ចង់នៅ ចាំទៅឈប់ទៅគ្រាន់តែមិនចង់រឿងដូចមុនតែវាចង់រឿងផ្សេងទៀតណាមែនទេណាទោះបីមិនចង់រឿងឥឡូវហ្នឹងក៏ចង់កើតឋានសួគ៌ដែរនៅតែចង់អញ្ចឹងមិនចង់ទៅនរកឯណាមែនទេហ្នឹងហើយអដល់បានជិះត្រាក់តរ ហើយអត្រតោវាមានកែបតែមួយឯកន្លែងតកងបើកហើយតកងគេឲ្យអាត្មាច្រៀងឲ្យគេស្ដាប់សិនបានគេឲ្យជិះដល់ជិះទៅជិះលើដែកឈឺគូតចងប់អត់ស្រួលហ្នឹងដល់ជិះគ្រប់ហើយចង់ជិះអាទិះភ្លើងទៀតហើយអាទិះភ្លើងកាលហ្នឹងជិះពីភ្នំពេញទៅពោធិ៍សាត់ហ្នឹងផ្លូវវាមិនស្រួលអីជិះតែម្ដងស្បត់ឈប់ជិះបដ ாய் ក្រោយមកទៀតយន្តហោះមិនដែលសម័យតែចង់ជិះទេគាត់តែចង់ទៅមើលឃើញឲ្យវាច្បាស់ថាហ្នឹងយន្តហោះបានទៅស្ទាបវាបន្តិចបានណាដល់បានជិះជិះឡើងធុញឥឡូវក្រោយទៀតមកក៏ចេះតែគិតថាបើបានទៅឃើញស្រុកអាមេរិកម្ដងអីមិនដឹងថាម៉េចទេ ឥឡូវដើរដើរទៅស្រុកគេវានៅតែគេយើងវាមកតែយើងដដែលអត់មានអីសោះញាតិញោមមើលមើលទោះបីទៅ100ដងទៀតក៏វានៅតែបោះគេអញ្ចឹងយើងវាមានស្អីបានតែឃើញបានតែលឺរួចហើយក៏កន្លងទៅឃើញឃើញវាអត់ហួសធោប្រពុតទេញាតិញោម ទោះបីចេញមកប៉ុណ្ណាក៏អត់ហួសធម៌ព្រះសម្មាសម្ពុទ្ធចង់តែឯងផលិត ទំនើបចង់តែឯងចេញមករបស់ស្អីអត់លើសពីរបស់6ហ្នឹងទេ គឺរូបសម្លេងក្លិនរសផតថាពៈធម្មរមឃើញទេហើយបើយើងនៅតែផ្គប់ចិត្តនឹងចង់ឃើញចង់លឺចង់ដឹងចង់ឃើញចង់លឺចង់ដឹងចង់ឃើញចង់លឺចង់ដឹងចង់មកជីវិត នឹងចង់អត់ចប់មក ចង់ទៅងាប់ប៉ុន្តែមិនមែននិយាយយ៉ាងនឹងហើយឈប់ឲ្យយើង ដឹងរឿងរ៉ាវទាំងឡាយនោះទេមិនមែនបានតែអញ្ចឹងទេតិចដល់និយាយអញ្ចឹងតែឃើញក៏មិនបានការអីឬមិនបានការអីទៅដល់បិទភ្នែកបិទតិចអស់ឈប់ប្រើភ្នែកឈប់ប្រើតិចមិនមែនទេគ្រាន់តែព្រះអង្គឲ្យយើងមានសតិរាល់ពេលឃើញរាល់ពេលឮ រាល់ពេលដឹងក្លិនរាល់ពេលដឹងរសដឹងផតថាពៈមានបញ្ញាកំណត់ដឹងថាទោះរូបបែបណាសំឡេងបែបណាក្លិនបែបណា វាត្រឹមតែជារូប ត្រឹមតែជាសំឡេងមានន័យថាឮអ្វីមកយើងអាចរក្សាចិត្តបានសេចក្តីសុខរបស់យើងឈប់ផ្ញើនឹងរបស់ខាង ក្រៅទៀត អញ្ចឹងបើសួរថាសេចក្តីសុខផ្លូវកាយនិងសេចក្តីសុខផ្លូវចិត្តណាប្រសើរជាង គឺសេចក្តីសុខផ្លូវចិត្តប្រសើរជាងអញ្ចឹងបើសេចក្តីសុខផ្លូវចិត្តប្រសើរជាងសេចក្តីសុខផ្លូវចិត្តគឺជា ប្រភព នៃសេចក្តីសុខផ្លូវកាយទៀតនឹងអញ្ចឹងវាចេញពីនឹងទៅវាចេញពីចិត្តនឹងទៅញាតិញោមហើយដើម្បីរកសេចក្តីសុខផ្លូវចិត្ត រកឲ្យត្រូវនឹងគឺមិនអាចរកខាងក្រៅបានទេគឺត្រូវរកខាងក្នុង ត្រូវរកខាងក្នុងចេញទៅវិញល្ងាចនេះស្ទះចរាចរណ៍មែនទេគិតមិនស្រួលធុញអូយស្ទះអីស្ទះគេកាត់ទុកភ្លាមមែនទេណែប៉ុន្តែគិតឲ្យត្រូវបន្តិច ណាគិតឲ្យត្រូវបន្តិចមកដូចញាតិញោមក្មេងៗល្មមនៅអាមេរិកចឹងគាត់ថាពីមុនគាត់កាលណាស្ទះចរាចរចឹងវាកើត depress ក្នុងចិត្តនេះអញ្ចឹងវាចងទៅជាគំនុំចងទៅជាអាការធុញថប់ហ្នឹងទៅដល់ផ្ទះឃើញមុខប្រពន្ធឆ្លោះមួយប្រពន្ធទៀតឃើញវាបន្ថែមហ្នឹងមានដោះស្រាយអីកើតរឿងច្រើនទៀត សួរអាត្មាទៅអាត្មាអត់ឆ្លើយថាម៉េចទេឥឡូវបងគ្រាន់តែដូរមើលបើវាស្ទះឡើងក៏ស្ទះទៅណាហើយចាក់ឌីសធัวស្ដាប់លេងលេងណាណាគាត់ថាតាំងពីធ្វើអញ្ចឹងមកឥឡូវស្ទះអីស្ទះស្ទះបានគាត់មេរៀនតាមនឹងផងអត់ពិបាកការមុនចេះតែវាស្ទះចេះតែគិតថាបើអញអញលើកឡានហោះបានអញទៅគិតបាកន្លែងអត់ណាញាតិញោម ហ្នឹងហើយអញ្ចឹងរឿងដែលត្រូវរកសេចក្តីសុខពិតប្រាកដមិនមែនរឿងខាងក្រៅទេសេចក្តីសុខពិតប្រាកដគឺនៅក្នុងចិត្តរបស់យើង អត្តាហេអត្តណោនេថោខ្លួនទីពឹងរបស់ ខ្លួនគឺសំដៅដល់ខ្លួនអ្នកមានបញ្ញា ខ្លួនអ្នកមានបញ្ញាញាតិញោមនៅក្នុងសង្គមតូចក៏ដូចជាសង្គមធំ បើកាលណាយើងសង្ឃឹមតែរឿងខាងក្រៅយើងមិនប្រឹងខ្លួនឯងជាកិច្ចការងារចិញ្ចឹមជីវិតក៏ដោយយើងមិនប្រឹងខ្លួនឯងគ្មានអ្នកណាលើកយើងបានទេណាដូចវត្តយើងត្រូវទៅធ្វើនៅស្រីលង្កាអញ្ចឹងគេគេជួយយើងគេឲ្យដីមែនណាប៉ុន្តែគេមិនអាចជួយយើងទាំងស្រុងបានទេ ការកសាងដល់យើងប្រឹងខ្លួនឯងអត់ប្រឹងខ្លួនឯងដេកតែឲ្យគេជួយមិនបានទេសពគ្រប់ទាំងអស់ប៉ុន្តែគោលគំនិតដែលព្រះសម្មាសម្ពុទ្ធសម្ដែងពាក្យថាអត្តាហេអត្តនោនិតោនឹងគឺសំដៅដល់បុគ្គលមានបញ្ញានឹងតែម្ដងនៅក្នុងចិត្តរបស់យើងប្រៀបបីដូចជា ទឹកមួយកែវអញ្ចឹងមិនមែនទឹកច្រើនកែវទេ ទឹកនឹងវាមាន ទឹកវាមានកកនៅក្នុងនឹង ហើយជាទឹកដែលមិនអាចផ្លាស់បានទៀតនេះប្រៀបនឹងទឹកហ្នឹងគឺទឹកដែលមិនអាចផ្លាស់បានបើដូចថាទឹកខាងក្រៅអាទឹកនឹងល្អយើងចាក់ទឹកមួយកែវទៀតចូលឬក៏លាងវាចោលទៅប៉ុន្តែទឹកចិត្តនេះគឺជាទឹកដែលផ្លាស់មិនបានតែអាចសម្អាតបានទឹកចិត្តរបស់យើងគឺជាទឹកដែលផ្លាស់មិនបានក៏ប៉ុន្តែជាទឹកដែលសម្អាតបាន។ ស្ដាប់បានទេហ្នឹងហើយពីព្រោះខ្សែភវាំងដែលបដិសន្ធិមកជាបុគ្គលណា គឺវានៅតែជាបុគ្គលនោះបើផ្លាស់ខ្សែចិត្តនឹងចេញវាទល់តែស្លាប់សិននឹងបានផ្លាស់ខ្សែប្រវាំងបានអញ្ចឹងសន្តាននៃបុគ្គលម្នាក់ម្នាក់មានប្រវាំងដើមមានចរិតដើមចិត្តនឹងទោះបីជាវាការរលត់ច្រើនលៀនកណៈយ៉ាងណា ប៉ុន្តែវាមានទំនៀមរបស់វា ជាអតចរិតផ្ទាល់ខ្លួនអញ្ចឹងបានថ្មប្រៀបថាដូចជាទឹកមួយកែវដែលមានទាំងកក មានទាំងទឹកល្អនៅក្នុងហ្នឹងជាទឹកដែលផ្លាស់មិនបានក៏ប៉ុន្តែជាទឹកដែលអាចសម្អាតបានអញ្ចឹងនៅក្នុងទឹកកកមួយកែវនេះយើងអាចរកទឹកថ្លានៅក្នុងនឹងឃើញបាន នៅពេលដែលយើងច្រោះកកចេញ តាមពិតมันចាំបាច់ទឹកថ្មីទេគឺទឹកដដែលប៉ុន្តែប្រសិនបើយើងច្រោះវាឲ្យស្អាតវានឹងចេញទឹកថ្លា សួរថាតើទឹកថ្មីឬក៏ទឹកដដែលទឹកថ្មីឬក៏ទឹកដដែលទឹកល្អក់មកពីទឹកឬក៏មកពីកកហ៎វាល្អក់មកពីទឹកឬក៏មកពីកកមកពីកកទេ អញ្ចឹងបានជាពេលសម្រេចគុណធម៌លោកដាក់ជាសំណួរថាតើខណៈពេលដែលលះកិលេសនេះលះកិលេសអតីតឬក៏លះកិលេសបច្ចុប្បន្នឬក៏លះកិលេសអនាគតណាមគ្គចិត្តមគ្គចិត្តដែលកើតឡើងណាហ្នឹងហើយហ្នឹងហើយចម្លើយភាគច្រើនយើងថាបច្ចុប្បន្ន ប៉ុន្តែនៅក្នុងមគ្គចិត្តុបាទនឹងអត់មានកិលេសកើតជាមួយទេលះកិលេសអតីតកាលក៏មិនមែនលះកិលេសអនាគតក៏មិនមែនព្រោះវាមិនតាន់មកលះកិលេសបច្ចុប្បន្នក៏មិនមែនព្រោះវាអត់កើតទេពេលហ្នឹងតែការដែលកំណត់ដឹងគឺអារម្មណ៍នៅក្នុងបច្ចុប្បន្នហ្នឹងដូច្នេះនៅពេលដែលមគ្គចិត្តកើតហ្នឹងចិត្តហ្នឹងដូចទឹកថ្លាដែលអស់កកហ្នឹងតែម្ដង ចឹងចិត្តក៏មិនមែនទឹកថ្មីមិនមែនចិត្តថ្មីមិនមែនសន្តានថ្មីទេគឺខ្សែនៃបុគ្គលនឹងដដែល ប៉ុន្តែគ្រាន់តែកំចាត់កកឧទាហរណ៍យើងឈឺផ្លូវកាយយើងជាជាស្រាប់តែឈឺដល់តែឈឺខ្លួនយើងវាអត់ស្រួលទេព្រោះមានមេរោគនៅក្នុងនឹងមែនទេ នៅពេលដែលមេរោគបៀតបៀនផ្លូវកាយរបស់យើងយើងសុខទេសុខទេ អត់សុខទេស្រាប់តែដាក់ថ្នាំកំចាត់មេរោគអស់ទៅ ស្រាប់តែជាមកវិញអញ្ចឹងពេលដែលជានឹងជាមនុស្សដដែល ឬក៏ជាមនុស្សផ្សេងគ្នា មនុស្សដដែលតាមែនទេជាមនុស្សដដែល ដូច្នេះការស្វែងរកសេចក្តីសុខនេះអត់មានចាំបាច់ស្វែងរកសេចក្តី សុខឯណាមកបន្ថែមទេ គឺរត់ទោសកំហុសផ្លូវចិត្តនឹងឲ្យឃើញ រោគរោគផ្លូវចិត្តនឹងឲ្យឃើញកំចាត់រោគផ្លូវចិត្តនឹងចេញវាប្រកាសជានៅសល់តែសេចក្តីសុខញាតិញោមដូចយើងទៅពេទ្យអញ្ចឹងណាយើងទៅពេទ្យយើងទៅពិនិត្យមើលមេរោគនៅពេលដែលយើងព្យាបាលរោគនឹងជាហើយមិនបាច់យកជាឯណាមកបន្ថែម ទេអស់មេរោគសុខភាពវានឹងល្អមែនឬក៏មិនមែនយល់យល់ កាលណាយល់ផ្ដើមយល់ពីនឹងទៅ យើងនឹងឈប់បន្ទោសរឿងខាងក្រៅច្រើន ហើយផ្ដើមធ្វើរឿងខ្លួនឯងផ្ដើមរងធ្វើខ្លួនឯងញាតិញោមសង្គមយើងនាំគ្នារើធ្វើរឿងខ្លួនឯងឲ្យបានច្រើននាំគ្នាធ្វើរឿងខ្លួនឯងឲ្យបានច្រើនឈប់អង្គុយលោនិយាយដើមគេមែននិយាយមែនពីព្រោះរឿងទុកនឹងវាវាមានសមុទ្ឋានខាងក្នុងនឹងតែម្ដងព្រះសម្មាសម្ពុទ្ធ នៅពេលដែលព្រះអង្គបានត្រាស់ព្រះអង្គទ្រង់ឃើញបុគ្គលពាលបុគ្គលបណ្ឌិតបុគ្គលធម្មតាអីព្រះអង្គឃើញទាំងអស់ប៉ុន្តែសួរថាតើបុគ្គលពាលទាំងអស់ហ្នឹងអាចបៀតបៀនឲ្យព្រះអង្គកើតទុកបានទេតើអ្នកទាំងអស់គ្នានោះអាចធ្វើឲ្យចិត្តព្រះអង្គសៅមងបានទេអត់បានទេពីព្រោះអីពីព្រោះសេចក្តីសុខពិតវានៅក្នុងចិត្តឃើញតំណឹងឲ្យច្បាស់ឈប់បន្ទោសអ្នកដ តីហើយផ្ដើមធ្វើផ្ដើមធ្វើខ្លួនឯងផងធ្វើជាគំរូដល់អ្នកដតីផងយើងចង់ឲ្យអស់មនុស្សអាក្រក់យើងមិនចាំទៅច្បាំងជាមួយមនុស្សអាក្រក់ទេជួនកាលជួនកាលណាយើងត្រូវបង្កើតពលមនុស្សល្អឲ្យបានច្រើនធ្វើល្អឲ្យបានច្រើនធ្វើជាគំរូល្អដល់អ្នកដតីឲ្យបានច្រើនបង្កើតមនុស្សល្អឲ្យបានច្រើនដើម្បីបំបត្តិងងឹតមិនចាំបាច់យកតបងដេញវៃអាងឹតទេគឺត្រូវដុត បន្តិចកាលណាយើងដុតភ្លើងកាន់តែច្រើនឡើងច្រើនឡើងច្រើនឡើងភាពងងឹតប្រកបជាបាត់ស្អប់ភាពល្ងងមិនចាំទៅស្អប់វាទេខំតែរៀនទៅខំរៀនយូរយូរលេងល្ងងហើយមែនអត់មែនអត់ហ្នឹងហើយអញ្ចឹងឈប់យើងអញស្អប់នាងនឹងដល់ណាខ្ញុំទៅអឺធម្មយាត្រាជាមួយព្រះអង្គគ្រូមនសៃថាវាជ្រះថ្លា ប៉ុន្តែតែយាយហ្នឹងតោះពីគេរហូតអត់ព្រមឃើញថាតោះចិត្តខ្លួនឯងមិនបានអប់រំសោះមែនទេតោះតែបន្តិចយាយនឹងយ៉ាប់ហ្មងឯងដេកស្រាប់តឡើងហែកមីខ្វក់ខ្វាក់ខ្វក់ខ្វាក់សបោណារឿងអញ្ចឹងហ៎មែនទេមែនអត់ជួនកាលដឹងហើយ គាត់ដេកបំរាស់ទៅនេះបំរាស់ទៅនោះខឹងណាមិនអត់មាត់ទេខឹងទុកគេឲ្យយើងមានមាត់នឹងសម្រាប់ចេះនិយាយហើយនិយាយនឹងមិនមែនទៅស្ដីទៅបចោអីទេគណៈបងអើយខ្ញុំសូមអត់ទោសណាខ្ញុំឮសំឡេងអញ្ចឹងដេកអត់បានទេបងអាចហែកស្ងាត់ស្ងាត់តិចបានគាត់និយាយទៅលាក់អញ្ចឹងគ្មានណាខឹងប៉ិនអត់ទេនោះដូចបៀមនៅនឹងហើយចាំនិយាយដើមនិយាយនឹងតែមកមែនអត់ សម្ដីញាតិញោមក៏វាចេញតែពីចិត្តនឹងដែរយើងចេះរៀបពាក្យសម្ដីមនុស្សខ្លាយជាមិត្តរបស់យើងក៏ព្រោះតែពាក្យសម្ដីខ្លាយជាសត្រូវរបស់យើងក៏ព្រោះតែពាក្យសម្ដីដែរហ្នឹងហើយដោយរបស់ថ្មចេះតែប្រាប់ញាតិញោមរៀបចំចហានប្រសងអីអីចឹងហើយចេះតែចង់ឲ្យគេមកជួយរឿងការងារវត្តមិនមែនជាការងារឲ្យប្រាក់ខែទេ គឺការងារទឹកចិត្ត អញ្ចឹងការងារទឹកចិត្តខុសពីការងារក្រុមហ៊ុនមែនអត់ការងារក្រុមហ៊ុនជេរបដៅអីខ្លះអត់អីទេណាការងារបានលុយដល់ការងារវត្តនេះប៉ះបន្តិចអញខ្វះវត្តទៅអាងដល់អញ្ចឹងយាយយាយមែនអត់មែនអត់បានយូរយូរទៅអាត្មាថាអ្នកធ្វើបុណ្យអ្នកស្ដាប់ធម៌ចាញ់អ្នកលក់ត្រីប្រអាប់បន្តិចចឹង អ្នកលក់ត្រីអ្នករត់តាក់ស៊ីអ្នករត់ម៉ូតូដប់ស្មានតែមិនដែរឆ្លោះគ្នាយើងវាឆ្លោះគ្នាណាជេរគ្នាព្រឹកឡើងប៉ុន្តែទៅទៅលួងមិនដែរឈប់ទេគាត់ខន្តីបានដល់អ្នកមកវត្តប៉ាតន្តិឈប់មកហ្មងមែនអត់មែនអត់សវោចឹងអត់ឯខ្លួនយើងចឹងឯងសវោចឹង ត្រូវចិត្តបានទៅមិនត្រូវចិត្តអត់ទៅព្រោះអីមិនអញស៊ីបាយហើយទេសត្វតែចឹងចេញមកសត្វតែចឹងមូលហេតុនឹងហើយដែលខ្មែរយើងណាទៅនៅទីណាក៏ឆ្លោះគ្នាដែរនិយាយដើមខ្មែរតែចោះមិញទៅនិយាយកុំឲ្យគេនិយាយដើមប៉ុន្តែអានេះនិយាយប្រាប់ហើយឲ្យមើលពីមូលហេតុចឹងបានសំណួរគេសួរអាត្មាមួយថា នៅកាលទៅបារាំងនេះញោមម្នាក់គាត់សួរថាខ្មែរយើង កាលទៅបរទេសដំបូងសាមគ្គីគ្នាល្អណាស់វត្តកើតព្រាកប៉ិនកើតហើយមិនយូរទេឆ្លោះគ្នាហើយប៉ិនដំបូងសាមគ្គីគ្នាល្អណាស់រួបរวมគ្នាធ្វើប៉ិនទៅហើយទៅពីនឹងមកតោះគ្នា បានថ្មឆ្លើយថា ទាស់គ្នាវាមិនជាបញ្ហាអីទេប៉ិនមកពីមិនចេះទាស់អាត្មាបរៀនឲ្យឆ្លោះត្មងទៅយើងអត់ចេះរបៀបឆ្លោះអាត្មាថាបានឆ្លោះគ្នាល្អហើយប៉ិនឲ្យចេះវិធីឆ្លោះឆ្លោះនឹងហៅមកនិយាយនិយាយទល់មុខគ្នាឲ្យតែហ៊ានឆ្លោះនិយាយទល់មុខគ្នាស្ដាប់គ្នាម្ដងម្នាក់ឆ្លោះទៅខឹងឲ្យនិយាយអស់ទៅ ឆ្លោះគ្នាមិនបានយូរទេប្រកាសជាយល់ការពិតប៉ុន្តែយើងឆ្លោះគ្នាភាកច្រើនរឿងអីមិនសូវឆ្លោះខាងមុខទេ មានរឿងអីត្រូវគេស្ដីជួនកាលមិនមិនតមែនប៉ុន្តែខាងក្នុងឆេះប្រហែល100អង្សានោះមែនអត់មែនអត់មានអ្នកខ្លះគេគេល្បីឈ្មោះរហូតដល់គេហៅលោកយាយខន្តីហ៎ខន្តីគ្រាន់អត់តទេអានឹងខន្តីតល់ច្រកប៉ុន្តែក្នុងចិត្តនឹងចង100ឆ្នាំសឹងមិនដោះទេ ខណ្ឌអត់មកហើយឈប់ទៅចិត្តយាយឯងញាតិញោមនឹងមកពីអត់ចេះឆ្លោះចឹងបានលោក ប្រើពាក្យមួយថាម៉េចសូវមានសត្រូវជាបណ្ឌិតប្រសើរជាងមានមិត្តជាបុគ្គលពេលសត្រូវជាមួយបណ្ឌិតហ្នឹងគេឲ្យសត្រូវម៉េចសត្រូវហ្នឹងគឺសត្រូវចំមុខ ឧទាហរណ៍ដូចជាអកោសកៈព្រាមអញ្ចឹងទៅជេរព្រះអង្គផ្ទាល់មុខត្មងណាត្រូវបានសម្រេចធัวសម្រេចធัวពេលជេរនឹងត្មង តែបើត្រូវធ្លាក់នរកក៏ពេលហ្នឹងដូចចែងចាអញ្ចឹងយល់ទេសត្រូវអញ្ចឹងសត្រូវសួរជេរប៉ុន្តែជាតិជាបណ្ឌិតពិតផ្អែមពិតនៅខាងក្នុង មិនសំដែងអាការៈផ្អែមខាងក្រៅ ទេប៉ុន្តែផ្អែមពិតនៅខាងក្នុង យើងកាន់តែខំកាន់តែបានជាតិផ្អែមដោយអំពៅចឹងបើយើងស្អប់អំពៅដោយមើលតែរូបរាងហើយជេរវាពីខាងក្រៅអត់បានផ្អែមទេតែបើយើងស្អប់អំពៅហ្នឹងខំហ្នឹងខឹងហ្នឹងខំហីមើលចេញអីចេញអីណាកាន់តែខំកាន់តែផ្អែមប៉ុន្តែខំផ្ទាល់ណាដូចជាមួយនឹងបណ្ឌិតអ្នកចេះដឹងអីហ្នឹងគឺជីកឬជីកគល់ផ្ទាល់កុំនិយាយបហើពីក្រៅ អត់បានប្រយោជន៍ទេយល់ទេញាតិញោមញាតិញោមដែលជាខឹងគេទេសួរដល់ឆោតដែលជាខឹងគេទេសួរដល់ឆោតមិនតែគេណាសូម្បីតែអាត្មាក៏ខឹងដែរជួនកាលនិយាយស្ដាប់ធួហ្នឹងហ្នឹងញាតិញោមអា កណ្ដាអាត្មាទេសួរទេសួរនោះក៏មានអ្នកខឹងដែរមិនដឹងស្អីទេសទេសួរទេសទេសួរមនុស្សវាមាននិស័យផ្សេងផ្សេងគ្នាมันអាចឲ្យដូចគ្នាបានទេមើលអង្គុយមកទាំងអស់គ្នានឹងមានមុខដូចគ្នាណាមែនអត់ហើយបើយើងចេះបន្តិចបន្ទូទៅញោមខាងហ្នឹងមិនក៏មិនមុខដូចខាងនេះណោះហើយចំមុខខាងនេះមិនក៏មិនមុខដូចខាងនេះចំមុខពីរដូចគ្នាអស់ចំមុខ អញ្ចឹងដូចគ្នាគ្រាន់តែរូបហ្នឹងវាវាចិត្តខុសគ្នាចុះទម្រាំតែចិត្តវាមិនខុសគ្នាហើយសុខជាមួយនឹងរូបខុសគ្នាទល់តែព្រមថាអាហ្នឹងវាធម្មតាអញ្ចឹងហ្នឹងបានចិត្តយើងហ្នឹងសុខមែនឬក៏មែនសរុបមកវិញសួរតែសុខពិតប្រកបហ្នឹងសុខព្រោះតែមុខគេអាក្រក់ឬក៏មកពីយើងហ៎ហ៎ហ្នឹងហើយអញ្ចឹងសេចក្តីសុខដែលគួរស្វែងរកហ្នឹងគឺសេចក្តីសុខផ្លូវ ចិត្តហើយយើងពង្រីកសេចក្តីសុខនឹងនៅពេលដែលដែលយើងសាងសេចក្តីសុខក្នុងចិត្តបានហើយទើបយើងមានគោលគំនិតឬក៏គោលដៅដើម្បីផ្សាយសេចក្តីសុខនឹងដល់អ្នកដទៃបានញាតិញោមវាច្រើនអ្នកខ្លះនឹងរស់សេចក្តីសុខខ្លួនឯងអត់បានទេប៉ុន្តែចង់តែធ្វើឲ្យអ្នកដទៃនឹងបានសុខជួនកាលទៅវាកាន់តែបន្ថែមសេចក្តីទុកឲ្យខ្លួនឲ្យខ្លួនឯង អញ្ចឹងបានថាថាអ្នកដែលមានសង្កហធัวពិតប្រកបឬក៏មានមេត្តាធัวពិតប្រកបអាចមេត្តាដល់អ្នកដទៃបានមកពីគាត់ស្គាល់សេចក្តីសុខនឹងក្នុងចិត្តយ៉ាងម៉េចរួចហើយបានគាត់ចង់ចែករំលែកសេចក្តីសុខនឹងដល់អ្នកដល់ដតីដូចព្រះសម្មាសម្ពុទ្ធអញ្ចឹងឬក៏ព្រះរហន្តខ្លះនៅពេលដែលលោកសម្រេចគុណធម៌ហើយលោកពិចារណាមើលមិត្តភ័ក្តិលោករកគ្រូលោកថាតើលោក បានពលត្រូវនៅធម៌ដ៏អស្ចារ្យដូចអាត្មាអញហើយនៅ ដើម្បីអីដើម្បីចង់យកអាសេចក្តីសុខហ្នឹងទៅចែកគេទៀតនឹករឿងដែលយើងបានសុខហើយយើងនឹកដល់អ្នកមានទុក្ខណាជាការចែករំលែកសេចក្តីសុខហ្នឹងញាតិញោមឥឡូវនេះថ្មីថ្មីណាញាតិញោមលើព័ត៌មានទេនៅប្រទេសនេប៉ាល់ណានៅប្រទេសនេប៉ាល់យើងកំពុងតែអង្គុយស្ដាប់ធម៌យ៉ាងសុខស្រួលតែគាត់កំពុងតែកើតទុក្ខ ហ្នឹងហើយមេត្តាធម៌កាលណាបើគិតដល់មេត្តាធម៌អត់មានគិតរឿងជាតិសាសទេយល់ទេមេត្តាធម៌មានសត្វជាអារម្មណ៍មែនប៉ុន្តែអត់មានជាតិសាសជាអារម្មណ៍ទេគឺមានមនាបសត្វបញ្ញត្តិមកជាអាអារម្មណ៍មានន័យថាសត្វទាំងអស់សុទ្ធតែគួររាប់ អានសុទ្ធតែគួរឲ្យស្រឡាញ់ករុណាធัวកើតឡើងទៀតនៅពេលដែលឃើញសត្វលោកទាំងឡាយដល់នៅសេចក្តីទុកមានទុក្ខតសត្វបញ្ញត្តិនឹងមកជាអាអារម្មណ៍ចឹងពាក្យថាទុក្ខតសត្វបញ្ញត្តិនេះ គឺជាសត្វមានជីវិត កំពុងតែរងទុក្ខលំបាកហើយមានឧបមាមកដាក់ខ្លួនឯងហ្មងមានឧបមាមកដាក់ខ្លួនឯងតែម្ដងថា ប្រសិនបើយើងនៅ ក្នុងស្ថានភាពបែបនោះពពុទ្ធបរិញ្ញអញ្ចឹងដើម្បីបង្កើននៅមេត្តាករណាក្នុងខ្លួនយើងណាទល់តែមានឧបមាអញ្ចឹងអត្តានាំងឧបមាកតធ្វាធ្វើខ្លួនឯងមកជាឧបមា ប្រសិនបើសេចក្តីអន្តរាយនោះវាកើតឡើងចំពោះ ខ្លួនអាត្មាអញ ឬក៏ចំពោះពពួកញាតរបស់អាត្មាអញឬក៏ដល់ស្រុកទេសរបស់អាត្មាអញ បងប្អូនរបស់អាត្មាអញតើអាត្មាអញនឹងដល់នៅសេចក្តីទុកយ៉ាងណាអ្នកនោះក៏មានចិត្តគិតរបៀបហ្នឹងតើបអាសេចក្តីសន្តោសករុណាចិត្តនឹងត្រូវកើតចេញហ្មងញាតិញោមមនុស្សពិចារណាអញ្ចឹងណាកើតចេញតែម្ដងប៉ុន្តែបើមិនមានអាសេចក្តីឧបមានឹងទេនឹងคล้ายទៅជាមនុស្សអាត្មានិយមអត់ចេះអន្តតសូរទេ នឹងអញ្ចឹងអញ្ចឹងបានអឺគម្រោងអាត្មាបានវិភាសាគ្នាខ្លះខ្លះថាប្រហែលជាចុងខែនេះនឹងចង់ទៅនេប៉ាល់បន្តិចហ្នឹងមិនទៅសួរសុកទុកឯសួរសុកទុកអត់បាន សុកឯដល់ឲ្យអីខ្លះបានបានសុកខណ្ឌទៅសួរសុកទុកអត់ស្បើយទេពីព្រោះគ្នា ខ្វះខាតទាំងអស់ នឹងចឹងហើយមិនម៉ែចាំស្ដាប់ការផ្សាយតាមវិទ្យុរបស់បងគ្រូមុនសាយយើងនឹងពិភាក្សាគ្នាបន្តទៀតថាតើយើងត្រូវរកជំនួយអីខ្លះក្នុង សប្បុរសធម៌ខ្មែរយើង តាមរយៈពុទ្ធសាសនា ខ្មែរយើងណាពីព្រោះក៏ជាពេលវេលាដែលយើងយើងដឹងថាស្រុកយើងក៏កំពុងតែក្រប្រជាជនខ្មែរយើងក៏ក្រ ប៉ុន្តែគ្រាន់ថាយើង ទទួលជំនួយបរទេសនឹងវាច្រើនណាស់មកហើយមែនទេបន្តិចប្រទេសនេះជួយបន្តិចប្រទេសនោះជួយយើងក៏ត្រូវតែរៀនជួយអ្នកដទៃដែរអញ្ចឹងណាកុំអង្គុយតែចង់បានតែពីគេរហូតនោះត្រូវរៀនធ្វើសេចក្តីល្អដល់គេណាតើបអាសេចក្តីល្អរបស់គេនឹងវាធ្លាក់មកលើយើងថ្ងៃក្រោយទៀតយើងមិនមែនចង់បានអញ្ចឹងទេប៉ុន្តែ រឿងក្នុងភាពជាមនុស្សល្អហ្នឹងវាទល់តែមានទៅមានមកបើយើងអង្គុយតែត្អូញខ្វះរហូតប៉ាវខ្ញុំរហូតមកហើយហូបកាទៀវដងណាក៏ឲ្យគេជិញលុយទៅរហូតមែនចឹងទេមែនទេញាតិញោមខណៈញាតិញោមបងអោនចិត្តបន្តិចឃើញគ្នាទុកលំបាកចឹងបងអោនចិត្តអន្តិបន្តិចបនកើតបាត់ចិត្តនឹងល្អបាត់នឹងចឹងខ្ញុំកណាអាត្មាមិនមានអីតទៅទៀតទេហើយ សូមចូលរួមនៅធម្មកថាប្រពន្ធហ្នឹងសូមឲ្យញាតិញោមហ្នឹងកាត់បន្ថយការទឹះជាមួយនឹងរឿងខាងក្រៅហើយផ្ដើមសាងសេចក្តីសុខនៅ ក្នុងផ្លូវចិត្តហើយពង្រីកនៅសេចក្តីសុខផ្លូវចិត្តហ្នឹងឲ្យដល់អ្នកដល់តៃផងបាទសូមអនុមោទនា